បាទសួស្តីអ្នកនរគ្នាហ្នឹងធ្វើវីដេអូមួយ ពីភ្នំពេញទៅខេត្តស្វាយរៀងតាមព្រៃសំរោងបុកទៅផ្លូវជលេខ1បងប្អូនអរគ្នាបាទស្ពានព្រៃសំរោងឆ្ពោះទៅផ្លូវជលេខ1ឆ្លងកាត់ស្ពានអាលឿងសម្រាប់ខ្ញុំចេញ ពីផ្លូវជលេខ1ហ្នឹងរហូត ឆ្លងកាត់ស្ពានបាទអ្នកលឿងហើយសម្រាប់សាណាស្ពានអាលឿងបងប្អូន ខ្ញុំធ្វើវីដេអូនេះដើម្បីរំលឹកដល់ឆ្នាំក្រោយឆ្នាំក្រោយបងប្អូនយើងនឹងមានកម្មវិធីអមបុកសិទ្ធិប្រខែម្ដងទៀតយើងធ្វើ compare គ្នាម្ដងទៀតខ្ញុំទៅពីពេញភ្លឺទេដល់ខែស្វារីងយប់តែម្ដងយប់តែម្ដងនេះកន្លែងដែលខ្ញុំឈប់ដើម្បីទិញរបស់ផ្ញើអ្នកផ្ទះមាននំមានណែអូយច្រើនមែនតើហើយជាពិសេសនេះនេះជាផ្លូវចូលពីផ្លូវ highway វិជ្ជរី1ទៅផ្លូវទៅផ្សារចកបាទគេហៅថាផ្លូវជាតិលេខ13ហើយនៅក្នុងពេលយប់នេះគឺមានប៉ូលីស បាទបងបងប៉ូលីសគាត់នឹងអង្គុយចាំនៅនឹងតែម្ដងបាទហើយកាមេរ៉ាហ្នឹងខ្ញុំចាក់ចោលទៅបាទមានប៉ះពាល់ដល់បងប៉ូលីសទេហើយយុវបាទខ្ញុំក៏ដល់កម្មវិធីថ្ងៃនេះថ្ងៃកំដររងបាទមានតារាតារារួមច្រើនមែនទែនចឹងបងយើងអាចមើលសិនទៅ បាទហ្នឹងហើយបងប្អូនមកដល់ថ្ងៃកម្មវិធីតែម្ដងយើងមានទៀនបាទទៀន3 3ទៀនដែលចែកតំបន់3ហើយក៏មាន បងប្អូនជាច្រើនស្រុកភូមិមកសប្បាយរីករាយមែនតើថ្ងៃចាប់ផ្ដើមបងណាថ្ងៃចាប់ផ្ដើមជាថ្ងៃសំខាន់នៅក្នុង ការសម្រាប់ទៀនមានការសូត្រមន្តក្នុងសាលាចូលទៀននិមន្តព្រះសង្ឃសូត្រមន្តក៏ដូចជាធ្វើព្រះបរិត្តផងដែរ គាសការាទាំងឡាយមានទាននិងធម៌ជាតិតាមនៃការបីចេញដីចម្រើនការបីជាប្រយោជន៍ការបីចេញដីសំអញ្ចឹងបន្ទាប់ពីចម្រើនប្រព្រឹត្តយើងនឹងចូលដល់កម្មវិធីគឺលេងសប្បាយ ហ្នឹងហើយបន្ទាប់ពីនេះបងប្អូនអាចទៅមើលពីបាតារាល្បីល្បីដែលកំពុងតែពឺតថាពឺតបងប្អូនទាំងអ្នករំក៏ថាពឺតថាពឺតអ្នកថតនេះក៏ពឺតថាពឺតអញ្ចឹងទៅមើលបងប្អូនទៅមើលរូបភាពទាំងស្រុង នៅក្នុងកម្មវិធីអបុកសុភ័ក្រប្រខែនៅក្នុងភូមិអកនេះហៅអង្គច្បក់បាទសង្កាត់សង្ខរក្រុងស្វាយរៀងខេត្តស្វាយរៀងបងប្អូនបាទតោះអញ្ជើញតាមដានទាំងអស់គ្នា ចូលកលែងថាកលែងបាទទាំងកមុំទាំងមេម៉ាយកលែងសាហាវមែនទែននៅក្នុងភូមិអង្គចំបាក់យើងនេះបាទបងប្អូនត្រង់នេះឃើញតាណាស្លៀកខោខ្លីអាវពណ៌ទីមេដៃវែងទេបាទឃើញស្គាល់ទេបាទគឺជាអ្នកនិយាយថ្ងៃបងប្អូន ហើយអស់កន្លែងទៅនិយាយថាពីសបាយនោះមកសបាយបងប្អូនហើយទាំងកំមុំទាំងកំឡោះទាំងមេម៉ាយទាំងពោះម៉ាយគឺសបាយតែម្ដងបើ ជាបត់ហ្នឹងគឺអស់គ្រប់កន្លែងមើលបងប្អូនគួយនៅក្រៅដល់កដល់ អើពាក់អើសខោជើងវែងគាត់នឹងខាន់មួយទឹក3 4ថ្ងៃហើយបាទបន្ទាប់ពីការលេងសបាយនៅក្នុងការរំរែកបងប្អូនងាកទៅមើលកម្មវិធីចុះម៉ោងដែលយើង ប្រពធ្វើកម្មវិធីសម្រាប់ទៀនបាទមានម៉ែម៉ែអ៊ំអ៊ំពូពូបាទតាតាដែលគាត់ ចាប់បានធ្វើពិធីដែលមានលោកយាយលោកតាលង្ហែលក្ខណៈសូបាបតនៅក្នុងការប្រារព្ធធ្វើពិធីអកមុខសន្ទះប្រខែនិងការកម្មវិធីសម្រាប់ទៀតថ្ងៃហើយនៅក្នុងពេលហ្នឹងដែរគឺអំបុកហ្មងតែតើបើអកហើយបាទអ្នកអកគាត់អកទៅគាត់បាយគាត់ព្រាយគាត់ហូបអីជុំគ្នាទៅ ដោយសបាយរីរាយហើយជាពិសេសនោះគឺមានលោកតាអេសីបាទលោកតាអេសីយប់នោះគឺលោកតាអេសីជួបស្នេហ៍បាទជួបស្នេហ៍នៅក្នុងយប់នោះតែម្ដងបាទ បាទហើយអញ្ចឹងមានតារាតារាជាច្រើននៅខាងក្រោយលោកតាបាទនេះអាកាំងបងប្អូនអាកាំងអាកាំងខាន់មួយទឹកបាទទឹកអីបាទបាទហើយនឹងបងប្អូនយើងផ្សេងផ្សេងជាច្រើនដែលកម្មវិធីសបាយបាយអូមានទាំងចុងភៅមកពីខាងក្រុងកបិតក៏មានអូខេអញ្ចឹងបងប្អូនមើលទាំងស្រុងតែម្ដងបាទមកទេហើយណាទេទេអូ អីម្នាក់ម្នាក់ស្វឹងអស់ហើយបាទម្នាក់ម្នាក់ស្វឹងមែនតែនបាទតាំងពីមើលតែចែមដឹងក៏ច្បាយគាត់ក៏ច្បាយមែនតែនដឹងក៏ត្រកដៃទៅទេបាទគឺគឺទាំងអស់ហ្មងបាទសម្រាប់ទៀននេះគេដៅ3តំបន់ទី1នោះខាងជើងគេដៅស្រុកកំដួលបាទស្រុកកំដួល ហើយកណ្ដាលនេះ គឺសំដៅទៅលើកន្លែងសង្កាត់សង្ឃរហ្នឹងតែម្ដងអាសង្កាត់សង្ឃរហ្នឹងកន្លែងដែលធ្វើកម្មវិធីហ្នឹងហ្នឹងកណ្ដាលហ្នឹងបងណាហើយសម្រាប់ខាងចុងគឺគេដៅទៅលើ ទីរំខេតស្វាយរៀងគេ សម្រាប់បែបនេះគឺដើម្បីចង់ដឹងថាតើគេគេពិភាក្សាសម្រាប់ឆ្នាំក្រោយ រឿងនេះជារឿងការវិភាគនេះគឺជាការធ្វើតាមប្រពៃណីទេមិនមែនជាការជាក់លាក់អីដូចសម័យយើងបច្ចុប្បន្នសម័យបច្ចេកវិទ្យាទេប៉ុន្តែយើងនឹងប្រពធ្វើវិធីរំលឹកបាទវាមិនជាក់លាក់ប៉ុន្តែវារំលឹកបាទវារំលឹកអំពីអ្វីដែលដូនតាបាទបានធ្វើឡើងបាទអញ្ចឹងមានន័យថាស្រក់ទៀនអឺតិចហ្នឹងគឺមានថាដូចរាំងអញ្ចឹងប៉ុន្តែដូចរាំងអត់សូវមានភ្លៀងមានអីអញ្ចឹងណាយើងសំដៅអញ្ចឹងតែបើសិនណាហូរខ្ជោកខ្ជោកខ្ជោកខ្ជោកខ្ជោកខ្ជោក ហើយហូរអត់សូវដាច់មានន័យថាយើងបបោទៅដោយបាទទឹកធ្វើស្រែចម្ការអីវាគ្រប់គ្រាន់ហើយអត់ខ្វះខាតទេហើយក៏សូមអរគុណដល់បងប្អូនអស់ដែលបាទតាមមើលពីដើមរហូតដល់ចប់ពេលនេះខ្ញុំបាទមានតែចប់ទេហើយអរគុណច្រើនសម្រាប់ការទស្សនាចប់នេះហើយយើងនឹងមានការប្រព្រឹត្តម្ដងទៀតនៅឆ្នាំក្រោយបាទសូមអរគុណសម្រាប់ការតាមដានវីដេអូមួយនេះហើយជូនពរបងប្អូនគ្នាសុខសប្បាយបាទសូមជម្រាបលាបាយបាយ